ថ្ងៃនេះថ្មដាក់ចំណងជើងថាធម្មតារបស់ធម្មជាតិធម្មជាតិគឺធម្មតាណាដូចឈ្មោះថាធម្មជាតិក៏គឺជារបស់ធម្មតាបានហៅឈ្មោះថាធម្មជាតិហ្នឹងហើយអញ្ចឹង ធម្មជាតិទាំងអស់សុទ្ធតែមានលក្ខណៈធម្មតាហើយដោយមិនដេចដែលហៅថាធម្មជាតិពាក្យធម្មជាតិយើងយកមកប្រើក្នុងន័យជាដុំដុំឬក៏ដោយផ្នែកផ្នែកយើងហាក់ដូចជា ធម្មជាតិវាមិនពាក់ព័ន្ធជាមួយនឹងជីវិតរបស់យើងជួនកាលនិយាយធម្មជាតិហ្នឹងព្រៃព្រឹក្សាលតាវរអីណានោះអញ្ចឹងនៅពេលដែលយើងឮឮសំឡេងតិចអ្នកពន្យល់ធរនិយាយថាធរគឺជាធម្មជាតិធរគឺជាធម្មជាតិហ្នឹង ជួនកាលយើងចូលដល់សភាវាអត់បាននិយាយពីធម៌មិនក៏និយាយពីធម្មជាតិហ្នឹងហើយចឹងយើងត្រូវដឹងថាធម្មជាតិដែលយើងយកមកប្រើ នេះគឺជាកម្ចីពាក្យអឺភាសាបាលីធម្មជាតិហ្នឹងគឺមានន័យថាអ្វីដែលវាមានពិតដែលវាមានធម្មតា ដែលវាមាន ជាតិដរាបมันយកចិត្តយកថ្លើមសัตว์លោកឬក៏អាទិទេពណា ទេវាមានមិនវាអញ្ចឹងកើតហើយរលត់ទៅធម្មតាឬក៏មិនកើតមិនរលត់ដូចជាព្រះនិព្វានហ្នឹងក៏ជាធម្មជាតិដែរចឹងក្នុងលោកនេះអត់មានអីមិនធម្មតាទេ ធម្មតាទាំងអស់ ហើយដែលយើងឮថា ចម្រើនបញ្ញារហូតឃើញ ច្បាស់នៅធរធរឃើញច្បាស់នៅធរតាមសភាវៈហ្នឹងគឺឃើញច្បាស់នៅធម្មជាតិហ្នឹងឯងហ្នឹងហើយបញ្ញខណ្ឌគឺជាក្របខណ្ឌនៃធម្មជាតិសត្វលោកយើងកើតទុក ព្រោះយើងមិនយល់ក្របខណ្ឌនៃធម្មជាតិហើយចុងក្រោយ បញ្ញាព្រមទទួលហើយនឹងព្រមប្រគល់ឲ្យច្បាប់ធម្មជាតិពេលនោះហើយឈ្មោះថារួចផុតទុក្ខត្រង់ដែលព្រមឃើញថាធម្មជាតិគឺធម្មតាហ្នឹងហើយអញ្ចឹងបទជន ដែលคล้ายទៅជាអរិយបុគ្គលរហូតដល់ជាប្រខៃណាស្របហ្នឹងគឺជាបុគ្គលដែលព្រមរស់នៅតាមច្បាប់ធម្មជាតិ ព្រមប្រគល់ព្រមទទួលណាហើយស្របតាមច្បាប់ធម្មជាតិអញ្ចឹងដែលអាចស្របតាមច្បាប់ធម្មជាតិបានគឺជាការរស់នៅប្រកបដោយបញ្ញាមិនមែនរស់នៅដោយប្រកបដោយតណ្ហាទេតណ្ហាដែលជាឈ្មោះនៃទុក្ខសមុទយៈ គឺជាតួតណ្ហាដែលចង់កែប្រែធម្មជាតិតួតណ្ហាខ្លួនវានឹងក៏ជាធម្មជាតិដែរក៏ប៉ុន្តែជាធម្មជាតិមួយចង់កែប្រែធម្មជាតិចឹងវាបំលែង ប្រតិកម្មបានជាតោមនោះបានជាការថ្នាំងថ្នាក់បានជាការមិនពេញចិត្តព្រោះច្បាប់ធម្មជាតិរបស់តណ្ហា កាលណាវាកើតឡើងវាប្រតិកម្ម វាបំលែងឲ្យកើតជាការថ្នាំងថ្នាក់ឲ្យកើតជាការតូចចិត្តឲ្យកើតជាការខឹងស្អប់ព្រោះវាមិនស្រប តាមអ្វីដែលវាចង់ច្បាប់ធម្មជាតិរបស់តណ្ហានឹងចឹងដែរវាចឹងហើយយើងឲ្យតណ្ហាទៅចេះយល់ព្រមក៏វាទៅមិនរួចដែរព្រោះធម្មជាតិវាគឺអញ្ចឹងវាអត់មានអាក្រក់អីទេតណ្ហានឹងវាអត់មានអាក្រក់អីទេធម្មជាតិវាតែប៉ុណ្ណឹងកាលណាវាកើតឡើង វាត្រូវប្រាថ្នាវាត្រូវចង់ដូរជំនួសធម្មជាតិដតីហ្នឹងហើយយើងឲ្យតណ្ហាចេះយល់ដោយបញ្ញាដែរក៏មិនបានព្រោះតណ្ហាវាអញ្ចឹងវាចង់តដូរអញ្ចឹងចង់ដូរសភាវៈពិតអញ្ចឹងហើយដល់ដូរទៅបានដូចចិត្តវាជាប់ទៅវាមិនបានដូចវាចង់វាតោមណោះទៅណា ស្មានិយាយលឺឃើញឃើញអ្នក comment ថាលឺតិច ជួយបើកឲ្យខ្លាំងតិចទៅបាទស្មានិយាយវិធម្មជាតិតណ្ហាក៏ជាធម្មជាតិមួយយ៉ាងណាមិនតណ្ហានឹងផ្សេងពីធម្មជាតិទេតណ្ហានឹងក៏ជាធម្មជាតិមួយយ៉ាងដែរ គឺធម្មជាតិប្រាថ្នា ធម្មជាតិចង់ធម្មជាតិជាប់ធម្មជាតិប្រមូល ធម្មជាតិចង់កែប្រែធម្មជាតិតន្ត្រីនឹងហើយបើកែតាមអំណាចវាបាន មកគណៈអញ្ចឹងទៅ ស្រប តាមគណៈវាបានអញ្ចឹងទៅក៏វាជាប់បន្តទៅទៀតទៅហើយបើវាប្រាថ្នារបស់អីវាមិនបានដូចចិត្តទៅក៏វាដូរជំនួសឲ្យតោមនោះមកដើរតួជំនួសវាទៅ ដល់តោមនោះកើតឡើងតោមនោះថ្នាំងថ្នាក់សង្កឹះតានតឹងចិត្តកើតឡើងហ្នឹងជាធម្មជាតិមួយបែបទៀតធម្មជាតិមួយបែបទៀតគឺធម្មជាតិរបស់សេចក្តីថ្នាំងថ្នាក់ធម្មជាតិមានលក្ខណៈតោមនោះតូចចិត្តចង្អៀតចង្អល់ខឹងស្អប់ហ្នឹងហើយធម្មជាតិហ្នឹងវាតែអញ្ចឹងតោមនោះហ្នឹងតើកើតឡើង វាតែអញ្ចឹងធម្មជាតិដែរហ្នឹងឯងធម្មជាតិដែរ ធម្មជាតិរបស់តោមនោះហ្នឹងតែអញ្ចឹងឡាមិនបានវាចេះតែតូចចិត្តអញ្ចឹងមកពីតោមនោះវាកើតណាមកពីតោមនោះហ្នឹងវាកើតហើយតោមនោះហ្នឹងវាអាក្រក់ណាស់ឬតើទេធម្មជាតិវាតែប៉ុណ្ណឹងឲ្យតោមនោះទៅរីករាយវាមិនកើតឲ្យតោមនោះហ្នឹងទៅសុបាយចិត្តវាមិនកើតព្រោះតួនាទីរបស់វាគឺវាទៅវាទាស់ វាតឹងហ្នឹងហើយបើមានបច្ច័យឲ្យវាកើតឡើងហើយវាមិនកើតមិនបានអានេះឧទាហរណ៍ថាយើងបរិភោគទឹកគ្រឿងលក់ខ្ចីអញ្ចឹងសិនសិមុតគាត់ច្រៀងអីគេទឹកគ្រឿងលក់ខ្ចីហើយយូយយូយយ អីគោពោះ3ថ្ងៃលិចផោមត្រីត្រីត្រីត្រីអញ្ចឹងបត់សិនស៊ីសមុទ្រពីជាទោសរបស់ផោមថាអត់ទេវាមកបច្ច័យរបស់វាទឹកគ្រឿងលក់ខ្ចីឃើញទេមិនឯងឯងចេញផោមត្រីត្រីគោពោះអញ្ចឹងណា វាមានបច្ច័យរបស់វាដែរយើងទៅបន្ទោសផោមមិនកើតតោមណោះដូចគ្នាដែរវាមិនមែន ឯងឯងវាកើតត្មងទេអត់ទេតិចថាវាចង់មកកើតចឹងចោះតោមណោះហ្នឹងអាការទាស់ចិត្តអាការតឹងចិត្តអាការខឹងស្អប់ហ្នឹងវាមិនមែនចង់មកកើតអញ្ចឹងទេតែវាជាផលរបស់បច្ច័យដែរហ្នឹងពួកធោផ្សេងនាំវាឲ្យកើតវាផលរបស់គេដែរតាអាការតឹងចិត្តហ្នឹងអាការខឹងអាការស្អប់អាការទូចចិត្តការមិនសប្បាយចិត្តហ្នឹងវាមិនមែនចង់កើតទេអាហ្នឹងវាអត់មែនចង់កើតទេ នោះតណ្ហានោះតើអ្នកបង្កើតវាទីហៅថាតណ្ហាវាជាប់ចង់ឲ្យគេសរសើរនោះបច្ច័យរបស់វានោះអតណ្ហាហ្នឹងហើយស្រាប់តែគេអត់សរសើរគេបែរជាបន្ទោសគេបែរជាថាឲ្យបែរជាគេជេរបចោទៅវិញទៅចឹងតោមនោះនឹងកើតផឹងមកកើតផឹងថាវាចង់មកកើតអញ្ចឹងហីហ្នឹងហើយ ចង់មកកើតអញ្ចឹងហីថាទេតណ្ហាបញ្ជូនវាមកឲ្យកើតទៅអាហ្នឹងអីចុះបតីរបស់ព្រះអរិយៈជាពិសេសព្រះខៃណាស្រមគេជេរអត់កម្រើកដោយសារអីមិនមកពីពេជេមកពីគេជេរតិចជេរច្រើនឬក៏គេជេរមិនសូវខ្លាំងមែនទេមែនអាហ្នឹងទេថាមកពីវាអស់តណ្ហាអស់តណ្ហាមេបកើត ការខូចចិត្តហ្នឹងព្រោះអត់ដែលចង់ឲ្យគេសរសើរផងហើយក៏មិនដែលមិនចង់ឲ្យគេជេរដែរជេរជេរទៅមិនមែនចង់ឲ្យគេជេរទៀតចង់ឲ្យគេជេរក៏មិនមែនមិនចង់ឲ្យគេជេរក៏មិនមែនថាគេជេរវាធម្មតារបស់គេវិញចេះនេះអាតិចយើងលឺនឹងធម្មតារបស់លឺលោកឃើញអញ្ចឹងណាចង់ឲ្យគេជេរក៏មិនមែនមិនចង់ឲ្យគេជេរក៏មិនមែន ចង់ឲ្យគេសរសើរក៏អត់ចង់ទប់ឲ្យគេសរសើរក៏មិនមែនមានន័យថាធម្មតាទាំងអស់សរសើរនិន្ទាហ្នឹងធម្មតាទាំងអស់អញ្ចឹងដល់វាអត់មានតណ្ហាចង់បដូរចំនួនផងអ្នកឯងចង់សរសើរក៏បានអ្នកឯងចង់ជេរក៏បានអ្នកឯងនៅស្ងៀមក៏បានឃើញទេឃើញធម្មតាទេព្រោះដល់អត់មានអាតណ្ហាហ្នឹងវាវាជាបច្ច័យអញ្ចឹងទៅអាខឹងហ្នឹងវាអត់មានដែរតូចចិត្តហ្នឹងវាអត់មានព្រោះវាអត់ចង់វាអត់ចង់ដូរជំនួស អញ្ចឹងតោមនោះក្តីបដិខៈឆ្នាំងថ្នាក់ក្តីការខឹងការតូចចិត្តទាំងអស់នេះមិនខ្លួនវាចង់កើតទេដូចយើងម្នាក់ម្នាក់ពេលខឹងយើងមានសบายចិត្តអីទាំងអាត្មាទាំងអ្នកទាំងអស់គ្នានឹងពេលខឹងពេលអន់ចិត្តយើងគ្មានសบายចិត្តទេ យើងមិនដែលបង្កើតការខឹងឲ្យខ្លួនឯងទេហ្នឹងហើយអនត្តាធម៌នោះហ្នឹងហើយ ចឹងធម្មជាតិទាំងអស់នៅពេលដែលបញ្ញាកើតឡើងអត់មានទៅទីណាទេ ទីណាកន្លែងណាឲ្យតែបញ្ញាកើតឡើងវាសិតតែជាឱកាសនៃការឃើញ ច្បាប់ធម្មជាតិនឹងទាំងអស់ចឹងបានពេលឃើញធរនឹងលោកថាយ៉ាងកញ្ចៈសមុទយធម្មំសពន្តាំងនិរោធធម្មន្តិឃើញថាធម្មជាតិណាកើតជាធម្មតា ធម្មជាតិនោះទាំងអស់រមែងរលត់ទៅធម្មតាស្អីធម្មជាតិសំឡេងខ្វាក់ខ្វាក់ហ្នឹងហ្នឹងក៏យើងមិនបង្កើតវាហត់ទេហត់តាអឺអត់ហត់និយាយទៅដល់ណានៅនៅលើយ៉ាង and now come first ហឺអត់អត់ហត់ទេ ហ្នឹងហើយគឺធម្មតាទាំងអស់ដូចអីគេនេះវីតាសំណាងចំណាតែងតែស្ដាប់គុណម្ចាស់ជារៀងរាល់ថ្ងៃហើយក៏យល់បានច្រើន និងជ្រះថ្លា ពីមុនចិត្តឆេវឆាវហើយឆាប់ខឹងមួម៉ៅតែតាំងពីបានស្ដាប់គុណម្ចាស់មកកាន់អឺមកកែបាន80%ហ្នឹងហើយព្រោះហ្នឹងក៏ដោយអំណាចសទ្ធានិងបញ្ញាវាកើតឡើងទៀត ហ្នឹងមិនមែនវិតាសំណាងជាអ្នកកែទេគឺដោយសារកុសលធម៌វាកើតឡើងកុសលធ្នាក់ស្ដាប់ហ្នឹងគឺវាកើតឡើងណាវាកាន់តែឃើញថាស្អីប្រយោជន៍ស្អីមិនមានប្រយោជន៍តែចឹងទៅយោនិសោមនសិការៈនេះវាកើតឡើង ធម្មជាតិថ្មីនេះវាកើតដូរចំនួនទៀតឃើញធម្មតាហ្នឹងដូច្នេះ នៅពេលដែលយើងយល់ពីច្បាប់ធម្មជាតិយើងអត់ចង់ដូរចំនួនឯងអញ្ចឹងមិនអ្នកខ្លះគាត់ស្ដាប់គាត់យល់ដែរប៉ុន្តែធ្វើវាមិនបានសរុបមកវិញថាធัวគ្មានពីណាធ្វើទេអនត្តាអត់មានពីណាធ្វើកើតទេបើយើងធ្វើធัวកើតនោះមួយថ្ងៃមួយថ្ងៃមិនបាច់ខឹងទេបាច់ស្អប់បាច់ចំណែនបាច់អីទេយើងក្រងវាកុំអោយវាកើតបាត់ហើយខឹងក៏យើងមិនមែនធ្វើ ដូចមិត្តភ័ក្ដិរាប់អានគ្នាស្រឡាញ់គ្នាអីចឹងមិនដែលទៅគិតថាថ្ងៃក្រោយយើងឆ្លោះគ្នាអីទេប៉ុន្តែបច្ច័យវាមកដល់ឬក៏ប្តីប្រពន្ធអីចឹងស្រឡាញ់គ្នា បាត់មុខគ្នាមិនបានបច្ច័យមកដល់បែកគ្នាហើយគុំគួនគ្នាវ័យតបរហូតមានស្នាមមានអីប្តឹងឡើងតឡាកាអីមុននឹងតែមួយថ្ងៃមុននឹងតែមួយឆ្នាំយើងមានដឹងថារឿងនឹងវាកើតឡើងចឹងទេមែនទេបច្ច័យវាដល់ព្រមវាកើត ក្តៅអ្ហ៎អូហើយខ្ញុំហ្នឹងសរុបមកវិញថាធម៌គឺធម្មជាតិធម្មជាតិគឺធម្មតាធម្មតាទាំងអស់ក្នុងโลกនេះធម្មតាទាំងអស់កុសលក៏ធម្មតាអកុសលក៏ធម្មតាអព្យាក្រឹតក៏ធម្មតាបុណ្យក៏ធម្មតាបាបក៏ធម្មតាធម្មតាក្នុងទីហ្នឹងមានន័យថាវាមានលក្ខណៈផ្ទាល់ខ្លួនរបស់វា មិនមានន័យថាយើងមិនខ្វល់ជាមួយវាទេអឺហ៊ុនសុកជាខ្ញុំជាគ្រូពាក្យអត្តានិងអនត្តាសូមជួយពយល់បាទអត្តាប្រែថាខ្លួនប្រែថាខ្ញុំប្រែថាអញឬក៏ប្រែថាចិត្តមានពេលខ្លះប្រែថាចិត្តក៏បានដែរអត្តាបណ្ណា អត្តៈនឹងប្រែថាខ្លួនដោយដោយចំការសម្គាល់ថាមាន ខ្លួននឹងគឺជាអត្តានុតិដ្ឋិប៉ុន្តែសភាវៈមែនតែននោះវាអត់មែនជាអត្តាទេអត្តានឹងសន្មត់ទេ ថាខ្លួនយើងជាអញជាខ្ញុំអីហ្នឹងណាដែលសភាវៈពិតនោះគឺអនត្តាទេអនត្តាមិនមែនតែនអត្តានឹងคล้ายคล้ายទេ ការសន្មត់ថាមានខ្ញុំមានគេអីចឹងទៅមានខ្លួនអញតែដែលប្រកាសនោះគឺអនត្តា ធម្មជាតិទាំងឡាយគឺអនត្តាទាំងអស់ប៉ុន្តែសត្វលោកយើង ដោយអាស្រ័យទិដ្ឋិក៏កំណត់ថាជាអត្តាអត្តាប្រែតែខ្លួនហ្នឹងណាតែនៅក្នុងច្បាប់ធម្មជាតិទាំងអស់វាមានតលក្ខណៈធាតទេ ជាអនត្តាវាមិនមែនជាកម្មសិទ្ធិរបស់នរណាម្នាក់ទេអត់ទេសន្មត់បាននេះជាខ្លួនយើងអាវរបស់យើងវ៉ែនតារបស់យើងលុយរបស់យើងកូនរបស់យើងប្តីរបស់យើងអានឹងសន្មត់ហៅជាតែបានអង់គ្លេសគេហៅថា conventional truth or conventional reality សមតិសច្ចៈសមតិសច្ចៈនឹងដូចដូចសន្មតថាឧត្តមអីចឹងណាមកហើយអូខេនឹងតាមពិតនៅក្នុងឧត្តមហ្នឹងគ្មានឧត្តមស្អីទេមានតែរូបវេទនាសញ្ញាសង្ខារវិញ្ញាណជាអនត្តាអនត្តាហ្នឹងអាហ្នឹងវាមានតែធាតុផ្ទាល់ប្រចាំរបស់វាតណ្ហាក៏មិនមែនរបស់អ្នកណាអញ្ចឹងហើយបានតណ្ហាចែកជាជាតិគឺអកុសលជាតិមិនមែនជាតិអាមេរិកាំងមិនមែនជាតិ អូស្ត្រាលីជាតិខ្មែរស្អីទេតណ្ហាហ្នឹងគឺជាធម្មជាតិប្រាថ្នាជាប់ជាពាក់តែប៉ុណ្ណឹងកើតក្នុងសន្តានណាក៏តែប៉ុណ្ណឹងដូចដូច app មួយអញ្ចឹងណា app ហ្នឹងយើងបញ្ចូលក្នុង iPhone 10ក៏វាធ្វើការតែប៉ុណ្ណឹងបញ្ចូលក្នុង iPhone 12ក៏វាធ្វើការតែប៉ុណ្ណឹងព្រោះ design មកវាមានតែប៉ុណ្ណឹងបញ្ចូលក្នុងអីក៏មានលក្ខណៈអញ្ចឹងដែរដូចតណ្ហាកើតក្នុងចិត្តណាក៏វាមានតែប៉ុណ្ណឹងដែរផ្លាស់ទៅសបកប៉ុន្តែ app វាស្មើគ្នា ឡើយយើងត្រូវទៅវិញលើហ៎ទៅលើហ៎អឺចប់លើក៏បានមកនិយាយកុំដរពេលអឺអឺហ្នឹងហើយអឺហ្នឹងហើយខ្មែរនិយាយពីធម្មជាតិគឺធម្មតាបើបញ្ញាវាកើតឡើង យល់ច្បាប់ធម្មជាតិធម្មតាតន្ទីធូធូភ្លាមអាកំពុងកើតទុកនឹងធូភ្លាមមែនហ្នឹងប៉ុន្តែបើសិនជាវាកើតជាមួយ ការប្រកាន់វាមិនគួរចេះវាមិនគួរចោះមិនចេះចោះចេះចោះយើងកើតទុកកាន់តែខ្លាំងណាយើងបន្ថែមបញ្ហាទៀតអឺពេជ្រសូមីសួរថា មនុស្សស្រីដែលធ្វើខ្លួនឲ្យគេស្រឡាញ់ច្រើនតើបាបអត់វាអត់ពាក់ព័ន្ធស្រីអត់ពាក់ព័ន្ធប្រុសវាពាក់ព័ន្ធនឹងគំនិតថាតើយើងតែងខ្លួនដើម្បីអីបើយើងគ្រាន់តែគេហៅថារបៀបរៀបរយជាឧទាហរណ៍ថាយើងទៅធ្វើការនៅ សន្តាគារយើងទៅធ្វើការនៅអឺ office យើងទៅធ្វើការនៅធនាគារឬក៏ទៅធ្វើការជាគ្រូបរិញ្ញាយើងស្លៀកពាក់ឯកសន្តាន ជាការគោរពច្បាប់ផ្ទៃក្នុង ដើម្បីកុំវាឲ្យវាអាក្រក់មើលពេកដើម្បីឲ្យគេមើលមកក៏គេសប្បាយចិត្តនឹងការមើលដែរមិនមែនឲ្យគេស្វឹងឲ្យគេងវែងទេគ្រាន់តែ ឲ្យគេមើលមកយើងគេសប្បាយចិត្តអាហ្នឹងឈ្មោះថាទៀនមួយដែរឲ្យរូបទៀនមិនមែនឲ្យគេងវែងទេដូចថាយើងស្លៀកឲ្យវាស្អាតទៅគេក៏សប្បាយចិត្តដែរស្លៀកទៅឈរទៅវាស្មើអញ្ចឹងវាស្រ័យលើចិត្តលើគំនិតរបស់យើងឯនេះទេប៉ុន្តែបើយើងប្រាថ្នាថាឲ្យគេងវែងឲ្យគេលងហើយតាមពិតយើងអត់ស្រឡាញ់គេទេគ្រាន់តែឲ្យគេលងអាហ្នឹងជាអកុសលចិត្តដូច្នេះវាអត់មានពាក់ព័ន្ធប្រុសពាក់ព័ន្ធស្រីប្រុសក៏ដោយបើថា ទៅបឆោតគេទៅទៅនិយាយឲ្យគេស្រឡាញ់ពេលដែលយើងអត់ស្រឡាញ់គេផង ទៅធ្វើឲ្យគេខូចចិត្តអត់អំពើហ្នឹងជាចេតនាអាក្រក់បាទតែបើគ្រាន់តែយើងចូលចិត្តតែងខ្លួនអញ្ចឹងវាជាលោភៈតខ្លួនរបស់យើងពីព្រោះព្រះបរមគ្រូក៏ត្រាស់ដែរថាវាគ្មាននរណាស្រឡាញ់ខ្លួនឯងជាងខ្លួនឯងនឹងទេកុំមកថាអូស្រឡាញ់នរនេះជាងខ្លួនឯងស្រឡាញ់នរនោះជាងជីវិតធជននិយាយអញ្ចឹងកុំជឿ តែគេធ្វើតោះចិត្តហ្នឹងវាគ្មានតែស្រឡាញ់ស្អីទៀតទេស្រឡាញ់តែស្រឡាញ់ទេស្រឡាញ់ដើម្បីអញដែរហ្នឹងប៉ុន្តែធ្វើខុសចិត្តអញអញឈប់ស្រឡាញ់ហ្នឹងតែប៉ុណ្ណឹងធុចជនយើងចឹងប៉ុណ្ណឹងចុះអាត្មាសូមមិនបន្តទៀតទេ កំដរពេលវេលាប៉ុណ្ណឹងញាតិញោមដើរគាត់ចុះមកវិញហើយអាត្មាក៏ត្រូវរើអីវ៉ាន់ទៅកន្លែងវិញដែរបាទចម្រើនពលលាទាំងអស់គ្នាបាទ thank you បេនថាវីកណាសួរថាកូនកណាយល់សពឃើញ គេចងគេចង់គេចង់កាន់តែកូនកណាមិនអោយកាន់ទេហើយឥឡូវមិនចង់អុជធូបទៀតទេតើធ្វើចឹងបានអត់អឺមរឿងសំខាន់គឺយើង ច្បាស់ខ្លួនឯងសិន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 គ្រប់ហេតុបានកើតឡើងទោះបីជាងបានអាត្មាទៅបំពេញមួយកូនចិនមួយគាត់ហ្នឹងគាត់កូនចិនហ្នឹងអត់សូវចេះអសរខ្មែរផងគាត់ចិនហ្មងណាអាត្មាផុសថាគេថាគាត់ឈួតគ្រប់គ្នាព្រោះខ្សែគាត់សិចិនហើយគាត់អត់សែនម្នាក់ឯងដូចចឹងឈួតម្នាក់ឯងបានគាត់ថាមិនឈួតម្នាក់ឯងឈួតពីរអ្នកលោកគ្រូសាមជាដែរដល់គាត់ច្បាស់មែនទេណា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 គេជេរយើងអាកូនមីរលាយអីណានេះមាត់ណែឯងទៅពីអង្កលមាត់ស្អុយអញ្ចឹងណាកើតដោយអកុសលភ័យម៉េះអត់ទេហ្នឹងហើយអ្នកយល់មែនតែនព្រោះជីវិតហ្នឹងអញ្ចឹងដូច feel វាថត់ហើយអញ្ចឹងណាដល់ពេលវា play មកអញ្ចឹងតិចចេះទៅអេអាហ្នឹងក្រណបារម្ភរបស់យើងដែរមើលរឿងភាគឯងខ្សែជីវិតយើងដូចគ្នា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 គាត់នឹងចង់ទៅឲ្យចេះចង់ទៅឲ្យចេះទៅកែបានហ្នឹងណាយើងមានសិទ្ធចង់យើងចង់ឲ្យតួនេះចេះយើងចង់ឲ្យតួនោះចុះតែគេថតហើយហើយហ្នឹងគេថតហើយហើយហ្នឹង play មកមិនចឹងឯងជីវិតយើងមានសិទ្ធសុំមិនមានទេសុំឲ្យជីវិតខ្ញុំចេះសុំឲ្យខ្ញុំចុះសុំទៅប៉ុន្តែពេលវាវិលដល់តំណែងការណាវាចឹងឯង ដូច fail អញ្ចឹង fail ថតហើយអញ្ចឹងចង់ឲ្យឥឡូវគេរៀបល្បិចហើយទួង ដើរមកអត់ដឹងយើងជាភ័យជំនួសនោះនោះនោះវានៅគៀននេះនឹងឲ្យដឹងណាយើងខ្លះគេមកកុហកអញ្ចឹងរឿងប៉ុណ្ណឹងសោះវាមិនដឹងតែគេរៀបហើយហ្នឹងណាគេគេហ្នឹងគឺហេតុហេតុបច្ច័យដែលកសាងមកវារៀបឲ្យអញ្ចឹងហ្នឹងហើយអស្ចារ្យណាស់នៅពេលដែលយល់អាជីវិតមិនវាអញ្ចឹងណា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 ដល់ទៅនឹងស្លាប់បណ្ដោយអានឹងបានបើទេបានបើទេព្រោះហេតុបច្ច័យនឹងវាគ្រប់ឲ្យអញ្ចឹងទៅមកដូចអឺឆ្នាំណានោះអឺនៅអូស្ត្រាលីហ្នឹងញាតិញោមនិយាយក្មេងហ្នឹងរត់ដូចរត់តាមបាសត្រូវចុះមកយកអីវ៉ាន់ហើយ ហើយបាសតាមធម្មតាមិនងាយឈប់ចឹងតែទៅទៅហ្នឹងរត់រត់រត់បាសនឹងចាំចាំបើកបន្តិចទៀតអាតេះភ្លើងមកដល់ភឹងតោងអស់គ្នាហើយជាថាក្មេងនឹងចុះមកហើយសោះហើយណាឡើងទៅវិញបើកុំឡើងអីអានឹងបានតែបើទេបានតែបើទេរឿងបតោសអញ្ចេះបតោសអញ្ចឹងមានរឿងច្រើនណាសម័យពុទ្ធកាល អឺដូចដូចអីដូចនន្តគោបាលអីចឹងណានន្តគោបាលហ្នឹងព្រះអង្គទ្រង់ឃើញណាខ្សែជីវិតគាត់នោះ feel ជីវិតគាត់នោះវិលដល់ថ្ងៃហ្នឹងត្រូវស្លាប់ព្រះអង្គដឹងដឹងមុនមកប៉ុន្តែអ្វីដែលព្រះអង្គបារម្ភនោះគឺថាបើតថាគតមិនទៅជួបថ្ងៃហ្នឹងក៏អត់បានឃើញសច្ចធម៌ងាប់ទៅដោយងឹតទៀតហ្នឹង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 បានព្រះសម្មាសម្ពុទ្ធព្រះអង្គថាមនីភិក្ខុទាំងឡាយដំណើរតថាគតមកក្តីមិនមកក្តីសេចក្តីស្លាប់របស់នន្តកោបាលហ្នឹងគឺថ្ងៃហ្នឹងឯងឃើញទេតាមពិតថ្ងៃហ្នឹងឯងដូចរឿងកុនអញ្ចឹងណាបើគេចាក់តាមទូសួរហើយ យើងមើលក្តីមិនមើលក្តី គឺចប់ដល់ពេលចប់វាចប់ហើយ អត់មានចាំទេខ្ញុំមិនតាន់បានមើលផងកុំចប់គេចាក់តាមទូទស្សន៍ណាវាអត់នៅក្នុងរីម៉ូតរបស់យើងណានេះស្មានចង់និយាយថាអាស្អីដែលកម្មផលិតមកហ្នឹងដូចគេចាក់ក្នុងទូទស្សន៍អញ្ចឹងអេខ្ញុំមិនតាន់ចង់ឲ្យចប់ទេអេអត់មានរឿងយើងចង់មិនចង់ទៅដល់ម៉ោងគេចាក់ទៅដល់វាចប់ចប់ហ្នឹងហើយ ចឹងសរុបសេចក្តីមកថាបើនៅសង្ស័យដុតទៀតដុតទៅតែបើច្បាស់ហើយបខំឲ្យដុតក៏លែងដុតដែរចឹងណាដូចស្មាតាំងពីពយលញាតិយើងរឿងនេះអត់មានអស់ធូបមករស័យអត់បាទពីទឹមបួសស្មាដុតរាល់ថ្ងៃដែរបាយអង្គមព្រឹកល្ងាចហើយស្មាដុតមិនមែន3សរសៃមិនមែន5សរសៃ7សរសៃ9សរសៃស្មាដុតម្ដងមកបាច់ធូបវាច្រើនគេយកទៅជាដុតហ្នឹង ណាអញ្ចឹងអ្នកទាំងអស់គ្នាដុតមិនច្រើនប្រហែលអាត្មាទេតាមមើលអាត្មាដុត4 5ឆ្នាំដំបងដំបងហើយព្រឹកងាយព្រឹកងាយគេមើលតាំងពីយល់មកមកទៅសាយមិនអស់ផងអត់លីង thank you នេះសង្ស័យនៅកម្ពុជាក្រមមានសក់មានអីបង ថាតើការបំពោះដើមពោអឺដើមឈើមានបទបញ្ជាបញ្ញត្តិអឺបញ្ញត្តិក្នុងពុទ្ធសាសនាដែរឬទេគ្មានទេគ្រាន់តែជាពិធីលោកធ្វើអញ្ចេឧទាហរណ៍ថាចាស់ចាស់ពីដើមគាត់មានជំនឿមួយថាណាជាបោះលោកបោះអីអញ្ចឹងទៅទៅកាប់ទៅអីវាមិនបានទេ ចងស្បងអាយងអាយងនោះនឹងទៅមានទេវតាមានអីថែរក្សាអញ្ចឹងទៅគេមានកាប់កាប់ទៅវាខ្លាចចង្រៃអញ្ចឹងណាអញ្ចឹងមិនជារោពិធីធ្វើអញ្ចឹងទៅប៉ុន្តែតាមពិតគ្មានទេពាក្យពំបួសពំបួសបើតែមនុស្សនឹងឯងព្រោះមនុស្សបួសហើយត្រូវសិក្សាធម៌វិន័យត្រូវគោរពប្រតិបត្តិអីដើមឈើចេះសិក្សាធម៌វិន័យស្អីវា ប៉ុន្តែនេះវត្ថុបំណងរបស់គេហ្នឹងគេធ្វើការពារដើមឈើហ្នឹងវាមានបួសដើមឈើឲ្យคลายយលោកស្អីមានទេតែធ្វើកម្លាមនុស្សកុំឲ្យកាប់ដើមឈើហ្នឹងប៉ុណ្្នឹងឯងមិនថាអញ្ចឹងមនុស្សឡើងខ្លាចកាប់ខ្ទេចកុសមាគុយ កណាសូមនិមន្តព្រះអង្គបកស្រាយអំពីចម្ងល់មួយថាជាតិក្រោយមានពិតតែមនុស្សស្លាប់មិនកើតវិញទេសម្រាប់កណាកណាយល់តែកណាមិនចេះពយល់គេកណាសូមអង្គហ្នឹងឲ្យតែយល់បាទណារឿងពយល់គេហ្នឹងវាងាយទេអាត្មាហ្នឹងក៏វាពិបាកពយល់ដូចគ្នាពយល់រាល់ថ្ងៃហ្នឹងពយល់បានស្អីដែលយើងពិសោធន៍បានជាពិសេសដូចជាស្អីកំពុងប្រកាស កុសលកំពុងប្រកបអកុសលកំពុងប្រកបហ្នឹងគឺចូលចិត្តបញ្យលពីព្រោះវាអនុវត្ត ប្រតិបត្តិបានដល់រឿងជាតិក្រោយហ្នឹងទោះបីយើងយល់វាគ្រាន់តែជា concept ជាទស្សនៈជាអីចឹង តែបើសិនជាយើង បានយល់បរមត្ថវាមិនយល់ត្រឹមតែទស្សនៈទេយល់ដល់សភាវៈអានឹងលែងឆ្ងល់ទៅមកអឺ ហើយដែលទៅយល់រឿងនឹង បាន ច្បាស់នឹងទាល់តែច្បាស់បរមត្តបើមិនច្បាស់បរមត្តទេនៅជាប់ក្នុងបញ្ញត្តិនឹងនៅតែអត់ច្បាស់ចឹងពយល់មិនបានតែឧទាហរណ៍ចុះឡើងចុះឡើងចឹងណាហ្នឹងហើយវាអត់អាចទេស្អីក៏ដោយក្នុងលោកនេះវាអាស្រ័យកម្លាំងរុញច្រានស្អីមួយទៀតឲ្យកើតឡើង គឺកម្លាំងជាធម្មពលជាកម្លាំង ហ្នឹងហើយឧទាហរណ៍ដូចរូបអាត្មាហ្នឹងអានិយាយហ្នឹងអ្នកទាំងអស់គ្នាទុំមួយខេហ្នឹងដែលកំពុងមើលហ្នឹងរូបចេញពីទូរស័ព្ទគ្រប់ទូរស័ព្ទទាំងអស់គឺសួរថារូបអាត្មារត់ទៅអត់ផងបើសិនរត់ដឹងរត់ទៅខាងណាមុនបើនៅអាមេរិកក៏ឃើញនៅបារាំងក៏ឃើញនៅកាណាដាក៏ឃើញនៅអាល្លឺម៉ង់ក៏ឃើញ នៅខ្មែរក៏ឃើញនៅអូស្ត្រាលីនេះក៏ឃើញហើយបើសិនតែអាត្មារត់ទៅនឹងរូបនឹងវារត់ទៅរត់ទៅតាមណាមុនថាវាអត់ទេអាស្រ័យបច្ច័យអាស្រ័យស្អីវាអាស្រ័យស្អីបានកើតឡើងអញ្ចឹងអញ្ចឹងសំឡេងក្តីទាំងរូបក្តីដែលប្រកបនៅក្នុងទូរស័ព្ទរបស់អ្នកទាំងអស់គ្នានឹងមិនមែនសំឡេងនៅនេះរត់ទៅទេតែអាស្រ័យចរន្តអាស្រ័យចរន្ត មានកន្លែងនេះទើបមានកន្លែងនោះតែកន្លែងនោះមិនមែនកន្លែងនេះយល់នេះមានរូបថ្មកន្លែងនេះទើបមាននៅក្នុងទូរស័ព្ទអ្នកទាំងអស់គ្នានោះក៏ប៉ុន្តែរូបនៅក្នុងទូរស័ព្ទហ្នឹងមិនមែនថ្មទេមិនមិនថ្មនេះទេមិនរូបកន្លែងនេះទេគ្រាន់តែជាការផ្ដល់ទិន្នន័យទៅຫມត់ប៉ុណ្ណោះទេ កម្មបញ្ជូនទៅផលវិបាកទៅតាជាងតួកម្មលត់នោះហ្នឹង តួមហាកុសលក៏ដោយតួអកុសលក៏ដោយដែលធ្វើឥឡូវហ្នឹងអលុតឥឡូវហ្នឹងតែវាបញ្ជូនទៅផលឲ្យកើតទៅដូចរូបឥឡូវនេះមិនថ្មណាលោតចូលទៅក្នុងទូរស័ព្ទហើយរត់ទៅចេញនៅក្នុងទូរស័ព្ទអ្នកទាំងអស់គ្នាអត់ទេអាស្រ័យចរន្តតាឃើញទេអញ្ចឹងដូចគ្នាអញ្ចឹងជាតិមុខជាតិក្រោយដូចគ្នាអញ្ចឹងមាន ប៉ុន្តែមិនមែនដូចយើងគិតអាមួយរត់ទៅមួយមែនទេកម្លាំងអាមួយវាលត់ទៅជាបច្ច័យឲ្យមួយទៀតកើតចឹងដូចគ្នាចឹងឥឡូវបើមិនយល់ជាតិមកជាតិក្រោយយល់អារូបឥឡូវនេះតើរូបថ្មងរត់ទៅណាថាអត់រត់ទៅណាទេអានោះគ្រាន់ផ្ដិតយកទៅរូបភាពទេហើយផ្ដិតរួចរូបភាពនេះអាទូរស័ព្ទនេះក៏វានៅតែនេះដែរវាផ្ដល់តែតិន្នន័យទៅទេក៏អត់រត់តាមណាដែរ វាជាចរន្តវាជាកម្លាំងណាជាធម្មពលដែលក្នុងធម៌ហៅថាបច្ច័យរបស់នេះកើតព្រមមានរបស់នេះជាបច្ច័យប៉ុន្តែបច្ច័យมันคล้ายមកជាអផលទេដូចដូចដូចយើងដាំក្របដើមឈើអញ្ចឹងដើមឈើយើងដាំយើងយកពូជវាទៅដាំ4-10ឆ្នាំនោះដុះហើយផ្លែនៅលើដើម អាផ្លែចាស់អាលួយជាដីអស់អត់ទៅណាទេអត់មានរត់ឡើងទៅដើមទេអាដើមអាផ្លែឈើដែលកប់ក្នុងដីហ្នឹងនៅដីហ្នឹងដូចជាតិដឹងអញ្ចឹងវានៅហ្នឹងរូបកាយចិត្តវិញ្ញាណទាំងអស់ completely នៅហ្នឹងអត់មានទៅណាទេប៉ុន្តែវាផ្ដាល់ជាពូជជាពូជឲ្យមានបដិសន្ធិថ្មីណាដូចដើមដូងអញ្ចឹងមានដូងដែលដែលដែលដាំហ្នឹងវារត់តាមបដូលទៅផ្លែនៅលើដើមណាអត់ទេ នៅពេលដែលវាឲ្យពូជជាដើមជាអីហើយដើមដូងនោះរស់ដោយសារបច្ច័យថ្មីសុទ្ធឃើញទេអាចាស់នោះលែងធ្វើការបាត់ស្រ័យទឹកអាស្រ័យដីអាស្រ័យជីអាស្រ័យពលឺអាស្រ័យអីទៅសឹងយកពលឺមកវាគ្រប់គ្រាន់ដល់ខែដល់ថ្ងៃចេញផ្លែមកប៉ុន្តែផ្លែវាមានទំនៀមដូចអាដើមចឹងដូចអាមុនចឹងដូចអាយើងយកទៅកប់ក្នុងដីចឹង ចឹងបានព្រះអង្គប្រៀបធៀបពីជានិយមឧតនិយមចិត្តនិយមកម្មនិយមនិយមរបស់ពូជពូជពូជម៉េចដោះមកអញ្ចឹងផ្លែអញ្ចឹងប៉ុន្តែមិនមែនអាដើមនឹងមកផ្លែទៀតទេអត់ទេថ្មីគឺថ្មីគេដូចដូងមិនផ្លែតែម្ដងទៀតផ្លែហល់មួយឆ្នាំផ្លែប៉ុន្មានដងបើសិនជាអាចាស់នឹងមក មកផ្លែវាវាសំតែបានតែមួយមកណាតែវាអត់បានច្រើនដូចកម្មដែលយើងធ្វើនោះស្លាប់គេតែម្ដងណាដល់ពេលវាឲ្យផលឲ្យគេស្លាប់វិញច្រើនជាតិទៅទៀតចឹងទៅកន្លែងហ្នឹងជ្រៅបើយើងរៀនពីកម្មមិនច្បាស់ ដោយសារតែយល់អារឿងចតិបដិសន្ធិមិនច្បាស់ហ្នឹងហើយវានាំឲ្យមានសាសនាច្រើនបើយល់ទៅធោះការរលត់ហ្នឹងឡើយមានសាសនាច្រើនណាស់ហើយក៏ឡើយមានពុទ្ធសាសនារបៀបដូចរាល់ថ្ងៃនេះដែរគឺមានតែធម៌និងវិន័យសិក្សាប្រតិបត្តិប៉ុណ្ណឹងចប់អត់មាន វិធីកម្មច្រើនទេបើយល់ពីចកតបដិសន្ធិច្បាស់នឹងលែងមានវិធីកម្មច្រើនហើយ ធីបុណ្យចេះបានបុណ្យច្រើនពិធីបុណ្យចុះបានបុណ្យយ៉ាងក៏លែងមានដែរមានតែការសិក្សាយ៉ាងម៉េចឲ្យត្រូវហើយប្រតិបត្តិត្រូវប៉ុណ្ណាចប់ហើយមានអីទេពេលប្រតិបត្តិត្រូវនឹងគឺប្រតិបត្តិក្នុងជីវិតរាល់ថ្ងៃសាមញ្ញធម្មតាគ្មានរូបភាព គ្មាន ពិធីអីទេគ្មានទេចឹងមករាល់ថ្ងៃសូមបែពិធីប្រតិបត្តិក៏គេគេដាក់ជាពិធីដែរពិធីយោបើកវគ្គពិធីអីចេះចេះចេះចេះទៅត្រូវធ្វើចេះចេះចេះចេះ ថាមែនទេវាកើតពីការយល់ត្រូវដូចសម័យពុទ្ធកាលយើងមិនឃើញគេទៅរៀនគេរៀនកម្មដ្ឋានគេរៀនវិបស្សនាអីពីព្រះសម្មាសម្ពុទ្ធចឹងទៅរៀនគេចូលទៅព្រៃតែម្នាក់ឯងទៅមានវិធីស្អីគេទៅរកកន្លែងរស់នៅសុខសាន្តចឹងទៅក៏គេអនុវត្តទៅក៏គេពិចារណាធម៌ធម្មតាចឹងទៅរហូត10ឆ្នាំ20ឆ្នាំមកគេមកជួបពុទ្ធម្ដងចឹងទៅគ្មានពីណាមកអង្គាមបុណ្យពីពុទ្ធទេមានទេ អ្នកដែលយល់ត្រូវគ្មានណារៀនហើយនឹងគៀមបនពីព្រះទេគ្មានទេឃើញទេពិខុទៅបួសជ្រះថ្លាស្ដាប់ធម៌ជ្រះថ្លាគេទៅរៀនរៀនចប់វិបស្សនាកម្មដ្ឋានអីគេគេគេចេះទៅគេទៅនៅស្រុកនេះស្រុកនោះពិខុខ្លះលោកទៅ4 10 20ឆ្នាំទៅក៏សម្រេចមគ្គផលទៅខ្លះថាមិនយូរប៉ុន្មានក៏ឃើញចាក់ច្បាស់នៅសច្ចធម៌អរកថាលោក5មិនយូរប៉ុន្មាននឹង12ឆ្នាំអីចឹងណា ដោយភិក្ខុដែលបួសអឺជួបព្រះអង្គកាលពីភាសាទី1ហើយហ្នឹង30អង្គហ្នឹងឃើញទេបួសហើយរៀនប្រកម្មដ្ឋានពីព្រះអង្គហើយគឺទៅនៅឆ្ងាយពីព្រះអង្គគេទៅរត់ធំខ្លួនគេហ្នឹងគ្មានទៅរត់ពីព្រះណាទៀតគេគេរៀនយកតាពិធី ប្រតិបត្តិតាបានតែវិធីហ្នឹងមកបានទៅរូបមន្តហ្នឹងមកគេមក find out ខ្លួនគេគេមករកខ្លួនគេហើយ ហ្នឹងគេគ្មានទៅគៀមយកប៉ុនពីព្រះស្អីទេព្រះឲ្យអស់ហើយនឹងព្រះនៅផងណាយើងឥឡូវជាចង់ជួបព្រះប្រាថ្នាជួបព្រះអាត្មាសួរថាជួបធ្វើអីណាទៅជួបធ្វើអីអ្នកគេជួបគេនៅមួយព្រះអង្គហ្នឹងគេរៀនយកតែយុទ្ធតែតែវិធីសាស្ត្ររៀនយកតែធัวខ្លឹមខ្លឹមហ្នឹងគេយកមកអនុវត្តឃើញទេអនុវត្តអីគេទៅនៅឯណាហ្នឹងមិនមែនទល់អរិយបុគ្គលមកគេនៅឆ្ងាយអត់ទេពុទ្ធជនហ្នឹង ឲ្យទៅរៀនបានត្រឹមត្រូវហើយរៀនបានវិធីប្រតិបត្តិត្រឹមត្រូវឲ្យគេទៅនៅព្រៃគេទៅនៅស្រុកដាច់ស្រយាលទៅនៅផ្ទះគេវិញគឺគ្មានពេលណាមកអង្គាមបនវិព្រះទេមានទេមានទេអើបើគេនៅសាវត្ថីអីគេមកស្ដាប់ធัวសៀលសៀលគេមកស្ដាប់រាល់ថ្ងៃអញ្ចឹងទៅអាហ្នឹងគេមកស្ដាប់ធัวប៉ុន្តែបើបើលោកអ្នកបួសវិញរៀនចប់ប្រកម្មដ្ឋានហ្នឹងគេទៅព្រៃហើយគេគ្មានណានៅអង្គាមបនវិព្រះទេហើយណានៅអង្គាមមួយព្រះអត់បានអីទេដូចដូចវគ្គលិកអញ្ចឹងណា វគ្គកលិអត់តណាទេព្រះអង្គតណាតនឹងតណាតណាគិតថាសំណាងហ្នឹងព្រះអង្គស្ដីឲ្យណែឯងប្រយោជន៍ស្អីមកមើលរាងកាយតថាគតជារាងកាយស្អុយរលួយនេះឃើញទេបានព្រះអង្គត្រាស់ថាម៉េចឃើញធោះគឺឃើញតថាគតបើមិនឃើញធោះទេណែឯងនៅមួយតថាគតចាប់ជាយស្បង់ជីវរតថាគតក៏អត់ប្រយោជន៍ដែរឃើញទេនឹងចឹង